លំអរកាយវិចាចិត្តសូមក្រាបថ្វាយបង្គំព្រះពុទ្ធព្រះធម៌និងព្រះសង្ឃលំអរកាយវិចាចិត្តសូមជម្រាបសួរបងប្អូនជនរួមភាសានេះគឺជាការចែករំលែកនៅវីដេអូខ្លី អំពីតើពលរដ្ឋខ្មែរអាចចូលរួមថែរក្សាការពារនៅនីតិរដ្ឋដោយរបៀបណាអាចចូលរួមថែរក្សាការពារនៅលទ្ធិប្រជាធិបតេយ្យដែលយកនៅគោលការណ៍សិទ្ធិមនុស្សសេរីភាពជាមូលដ្ឋាន យកមកប្រើការពារជាតិដោយរបៀបណាតើខ្មែរអាចផ្លាស់ប្ដូរជួបកវាសនានយោបាយរបស់ខ្លួនពីកុម្មុយនីសផ្ដាច់ការពីរបបកុម្មុយនីសពីរបបផ្ដាច់ការពីរបបសក្តិភូមិទៅជារបបប្រជាធិបតេយ្យដោយរបៀបណាជនរួមភាសាពេលដែលយើងចង់និយាយឬក៏ចង់ចូលរួមថែរក្សាការពារទឹកដី យើងគួរណាស់តែយល់អំពី អំណាចច្បាប់ដែលអាចការពារទឹកដី យើងគួរណាស់យល់អំពីអំណាចនៃការដឹកនាំ ប្រទេសនៃការដឹកនាំការពារជាតិការពារមាតុភូមិការពារទឹកដីយើងចង់ឲ្យប្រទេសមួយជា ប្រទេស ដែលមានប្រជាធិបតេយ្យតែប្រជាពលរដ្ឋដែលជាម្ចាស់ទឹកដី មិនចេះប្រើប្រាស់អំណាចទាំង5របស់ខ្លួនបើពលរដ្ឋមិនប្រើប្រាស់អំណាចទាំង5របស់ខ្លួនទេធ្វើយ៉ាងម៉េចឲ្យកម្ពុជាជា ប្រទេស ដែលជា ប្រទេសប្រជាធិបតេយ្យទៅកើតនៅពេលដែលពលរដ្ឋ ភៀកច្រើនកាន់ព្រះពុទ្ធសាសនាប្រទេសនោះហៅថាប្រទេសកាន់ព្រះពុទ្ធសាសនាពេលដែលពលរដ្ឋភៀកច្រើនជាអ្នកធ្វើកសិកម្មប្រទេសនោះហៅថាជាប្រទេសកសិកម្មបើប្រទេសនោះមានប្រជាពលរដ្ឋធ្វើឧស្សាហកម្មប្រទេសនោះហៅថាប្រទេសឧស្សាហកម្មអញ្ចឹងប្រទេសមួយហៅថាប្រទេសប្រជាធិបតេយ្យលុះត្រាតែមានប្រជាពលរដ្ឋប្រជាធិបតេយ្យតើអ្នកជាពលរដ្ឋប្រជាធិបតេយ្យហើយឬនៅជំនួមភាសា បើអ្នកចង់ដឹងថាអ្នកជាពលរដ្ឋប្រជាធិបតេយ្យឬអត់សូមអ្នកមើលនៅគន្លឹះ5យ៉ាងតើអ្នកបានចេះប្រើប្រាស់នៅអំណាចនីតិបញ្ញត្តិហើយឬនៅតើអ្នកដែលស្គាល់ដែលឆ្វេងយល់អំពីកាតព្វកិច្ចក្រមសីលធម៌វិជ្ជាជីវៈរបស់តំណាងរាស្ត្រហើយឬនៅតើស្គាល់តំណាងរាស្ត្រនៅក្នុងខេត្តរបស់អ្នកទីស្គាល់សមាជិកព្រឹទ្ធសភាដែលកើតចេញពីការបោះឆ្នោតរបស់គណៈកម្មការឃុំសង្កាត់ទេ បើអ្នកមិនស្គាល់នីតិបញ្ញត្តិដែលជាអ្នកបង្កើតច្បាប់អ្នកថែរក្សាការពារច្បាប់ជាអ្នកបង្កើតច្បាប់ជាអ្នកវិសោធនកម្មកែប្រែឬក៏លុបចោលច្បាប់ទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ជាតិជាតំណាងប្រជាពលរដ្ឋក្នុងការដឹកនាំប្រទេសបើអ្នកមិនស្គាល់អំណាចនីតិបញ្ញត្តិមិនតាមដានមិនឆ្វេងយល់មិនចូលរួម សិក្សាឆ្វេងយល់ហើយមិន បានទាំងស្គាល់មុខស្គាល់ឈ្មោះរបស់គាត់ផងតើអ្នកធ្វើជាពលរដ្ឋប្រជាធិបតេយ្យយ៉ាងម៉េចនឹងកើត តើអ្នកដែលបានស្គាល់អំពីនីតិប្រតិបត្តិទេ ដែលស្គាល់ដែលធ្វើការងារដែលស្គាល់ទួលនីតិកាតព្វកិច្ចក្រមសីលធម៌វិជ្ជាជីវៈរបស់មេភូមិគណៈកម្មការភូមិមេឃុំគណៈកម្មការឃុំមេស្រុកចវៃស្រុកគណៈកម្មការស្រុកចវៃខេត្តគណៈកម្មការខេត្តប្រធានមន្ត្រីគណៈកម្មការមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីទាំង28ក្រសួងតើជនរួមភាសាដែលតាមដានសិក្សាឆ្វេងយល់អំពីការទទួលខុសត្រូវកាតព្វកិច្ចទួលនីតិក្រមសីលធម៌វិជ្ជាជីវៈរបស់ពួកគាត់ដែរទេប្រវត្តិរបស់ពួកគាត់ម៉ែឪរបស់គាត់ដំឡងដំឡងរបស់ពួកគាត់តើជនរួមភាសាដែលស្គាល់អត់ បើអត់ទេអ្នកធ្វើជាពលរដ្ឋប្រជាធិបតេយ្យយ៉ាងម៉េចនឹងកើតទី3តើអ្នកមានដែលប្រើប្រាស់អំណាចនីតិតុលាការដែរទេតើអំណាចតុលាការតើមេធាវីក្រឡាបញ្ជីចៅក្រមរាជញ្ញាគណៈកម្មការការក្រីអ្នកដែលបានស្គាល់ប្រព័ន្ធប្រវត្តិរបស់ពួកគេត្រកូលពូជពងរបស់ពួកគេទេដែលស្គាល់ស្នាដៃរបស់ចៅក្រមមេធាវីក្រឡាបញ្ជីទេចេះតាមដានប្រវត្តិឪពុកម្ដាយឬក៏ដន្លងឬក៏កូនប្រសាររបស់ពួកគាត់ទេ នៅពេលណាដែលយើងអត់តែស្គាល់អំណាចកម្ពុជាទាំង3ដែលដឹកនាំជាតិមាតុភូមិធ្វើយ៉ាងម៉េចអ្នករស់នៅក្នុងដំបូលប្រជាធិបតេយ្យទៅកើត4តើអ្នកចេះប្រើប្រាស់អំណាចសារព័ត៌មានឯករាជ្យទេតើអ្នកបានដឹងថាអ្នកមានសិទ្ធិក្នុងការទទួលយកព័ត៌មានហើយនឹងក្នុងការផ្ដល់ព័ត៌មានទេ បើជនរួមភាសាមិនទាំងចេះប្រើនៅបណ្ដាញសារព័ត៌មានតើដែលស្គាល់អ្នកកសែតអាស៊ីសេរី VOA VOD អ្នកកសែតរបស់ភ្នំពេញ Post Cambodia Daily អ្នកកសែតរបស់ Fresh News អ្នកកសែត CTN CNN CNN ឬក៏អ្នកកសែតទូទាំងពិភពលោកដែលអ្នកអាចធ្វើទៅរួចដើម្បីរាយការណ៍នៅហេតុការណ៍ដែលកើតឡើងជុំវិញភូមិអ្នកនៅជុំវិញឃុំអ្នកនៅជុំវិញស្រុកនិងប្រទេសអ្នកទេ ចុងក្រោយតើអ្នកចេះប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំឃុំសង្កាត់សិទ្ធិក្នុងការជ្រើសរើសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសិទ្ធិនៅក្នុងកតិកាសញ្ញាស្ដីអំពីសិទ្ធិពលរដ្ឋសិទ្ធិនយោបាយសិទ្ធិចូលរួមបាតកម្មសិទ្ធិទៀមទាតវ៉ាសិទ្ធិប្តឹងនយោបាយរដ្ឋមន្ត្រីប្តឹងរដ្ឋមន្ត្រីប្តឹងចៅក្រមប្តឹងមេធាវីប្តឹងសមាជិកប្រតិភិរដ្ឋភិតើអ្នកមានដឹងថាអ្នកមានសិទ្ធិសេរីភាពនៅក្នុងការប្តឹងផ្តល់ទៀមទាតវ៉ាបាតកម្មអីទាំងអស់នោះទេតើអ្នកបានរៀនច្បាប់រដ្ឋធម្មនុញ្ញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋដែលជាអំណាចរបស់ពលរដ្ឋទេ ជំនួយភាសានេះគឺជាអំណាចទាំង5បើអ្នកចង់ឲ្យប្រទេសនេះជាប្រទេសប្រជាធិបតេយ្យអ្នកត្រូវបណ្ដោះខ្លួនឯងពីឥឡូវបណ្ដោះអ្នកជុំវិញខ្លួនឯងបណ្ដោះកូនរបស់អ្នកបណ្ដោះចៅរបស់អ្នកទើបអាចធ្វើឲ្យប្រទេសមួយទៅជាប្រទេសប្រជាធិបតេយ្យនៅពេលណាដែលពលរដ្ឋភាគច្រើនទៅច្រើនទៅច្រើនទៅជាអ្នក ចេះដឹងយល់នឹងការពារប្រជាធិបតេយ្យប្រទេសនោះនឹងក្លាយទៅជាប្រទេសប្រជាធិបតេយ្យព្រោះយើងគឺជាអ្នកបង្កើតរដ្ឋាភិបាលយើងជាអ្នកបោះឆ្នោតរឿងយើងជាអ្នកបងពុនផ្ទាល់នឹងប្រយោលពេលដែលរដ្ឋាភិបាលខ្ចីលុយបរទេសក៏យើងជាពលរដ្ឋជាអ្នកសងពេលដែលរដ្ឋាភិបាលទៅធ្វើទំនាក់ទំនងការទូតជាមួយបរទេសគឺពួកគេក៏យកឈ្មោះពលរដ្ឋទៅប្រាដែរខ្ញុំមានកលិះប្រព័ន្ធនេះក្នុងការចូលរួមជាមួយជនរួមភាសាមានកំណត់អីចូលរួមអាចចូលរួមបាននេះគឺជាទីតាំងមួយភ្នំនៅខាងក្រោយរបស់ខ្ញុំនេះគឺជាផ្លូវទៅអមលៀងចេញពីកំពង់ឆ្នាំងទៅអមលៀង សូមលំអរកាយវិចាចិត្តសូមលំអរកាយវិចាចិត្តសូមក្រាបថ្វាយបង្គំលាសូមជម្រាប